អូខេឥឡូវនេះបងប្អូនយើងចូល view ច្រើនហើយខ្ញុំសូមចូលទៅដល់ប្រធានបទរបស់យើងបាទដែលខ្ញុំបានដាក់នៅលើ caption ណាបងប្អូនយើងទាំងអស់គ្នាបាទដែលខ្ញុំបានដាក់នៅលើ caption បាទអញ្ចឹងខ្ញុំសូមលើកទៅលើប្រធានបទរបស់យើងដែលយើងនិយាយអំពីតាតើបាទដំណើរជីវិតរបស់លោកអូឡេកាណាសូខ្ជាជាមួយនឹងបាទលោករ៉ូណាល់កូម៉ាន់នឹងគាត់ដល់ណាហើយ កាលពីយប់មិញក៏ដូចជាក្នុងថ្ងៃនេះផ្ទាល់គឺយើងបាន តាមដានព័ត៌មានជាច្រើន បាទពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់ លោករ៉ូណាល់របស់ក្រុមប្រឹក្សាពិបាលបាសេឡូណា និងរៀម៉ាឌ្រីតអើនឹងរៀម៉ាឌ្រីតអធិស្ឋានបាទនិងបាទ Manchester United ហើយសម្រាប់អឺសេចក្តីសម្រេចចុងក្រោយយើងឃើញថា គ្រូអង្វឹកទាំងពីរគឺគាត់នឹងនៅតែបន្ត បាទទទួលបានឱកាស ពីប្រធានក្លឹបទាំងពីរតែម្ដងប្រិមិត្តយើងបាទអញ្ចឹងរឿងបច្ចុប្បន្ននេះក្តៅទៅលើលោកអូឡេនិងលោករ៉ូណាល់កូម៉ាន់បាទដោយហេតុគឺបាទដោយសារតែការប្រកួតចុងក្រោយរបស់ពួកគាត់គឺបរាជ័យដូចគ្នាប៉ុន្តែការបរាជ័យរបស់លោករ៉ូណាល់កូម៉ាន់គឺមិនសូវជាសម្ពាធខ្លាំងទៅលើគាត់ប្រហែលទេប៉ុន្តែផ្ទុយទៅវិញការ បរាជ័យរបស់លោកអូឡេកាណេសូខ្ជាទៅលើក្រុមហងកំហុំលីវភូលនៅក្នុងដីរបស់ខ្លួនឯងលទ្ធផល5ទល់នឹង0នោះគឺធ្វើឲ្យកៅអីរបស់លោកអូឡេកាណាក៏ក្តៅខ្លាំងមែនទែនរហូតតរតែ បាទសម្រាប់ក្រុមព្រឹក្សាពិបាលក៏ដូចជា ប្រធានក្លឹបនឹងគឺគាត់លុបចោលបាទការបាទណាត់ទាំងអស់បាទណាត់សង្សារចាស់ណាត់ប្រពន្ធដើមប្រពន្ធចុងអីហ្នឹងគឺថា បាទដើរលេងជាមួយនឹង បាទនាងនោះនាងនេះនឹងគឺថាលុបចោលទាំងអស់តែម្ដងប្រិមត្តយើងគឺត្រូវតែមកជួបគ្នាបាទប្រជុំដោះស្រាយបញ្ហារបស់លោកអូឡេនៅក្នុងបាទបរាជ័យដែលបរាជ័យទីរងប្រជើង របស់លីវើពូលនោះឯងហើយការសម្រេចចុងក្រោយ បាទគឺអូឡេកាណេសូខ្ជា បាទគាត់នឹងត្រូវបានទទួលការផ្ដល់ឱកាស បាទជាបន្តទៀតដែលការទទួលបានផ្ដល់ឱកាសនោះត្រូវបានគេ បាទដាក់ឱកាសឲ្យគាត់រហូតដល់3ប្រកួតឯណោះបាទអញ្ចឹងវាច្រើនដែរប្រិមិត្តយើងណា បាទវាច្រើនដែរបាទសម្រាប់3ប្រកួត3ប្រកួតនោះគឺមានជំនួបនៅចុងសប្តាហ៍នេះជាមួយនឹង Tottenham Hotspur ហើយបន្ទាប់មកទៀតមានជំនួបប៉ះជាមួយនឹង Atalanta នៅឯ Champions League និងជំនួបប៉ះជាមួយនឹងក្រុម Manchester City បាទអញ្ចឹងអឺសម្រាប់3ប្រកួតនេះ បាទអសានវត្តរបស់លោកអូលេកាណេសូខ្ជាដែលត្រូវបានផ្ដាល់ពីបាទក្រុមប្រឹក្សាពិបាលរបស់ក្លឹបថ្នាក់លើរបស់ Manchester United គឺជាការសម្រេចចុងក្រោយហើយអញ្ចឹងបងប្អូនយើងទាំងអស់គ្នាអ្នកដែលជាគាំទ្ររបស់ Manchester United កុំភ្លេចរងចាំតាមដានទាំងអស់គ្នាថាតើអ្វីដែលបាទប្រធានក្រុមប្រឹក្សាពិបាលរបស់ក្លឹប Manchester United ក៏បានសម្រេចនោះ នៅពេលដែលពេលវេលានោះនឹងមកដល់គាត់នឹងបាទអនុវត្តវាដែរឬទេ បាទអនុវត្តវាដែរឬទេហើយសម្រាប់របាយការណ៍នេះគឺយកយកមកពីលោកអឺបាទអ្នកជំនាញខាងកីឡាក៏ដូចជាអ្នកជំនាញខាងដោះដូរកីឡាករបាទលោករ៉ូម៉ាណូណាបាទគឺគាត់បានជជែកមកបែបនេះបាទអញ្ចឹងសរុបរួមទៅគឺអូលេកាណេសូខ្ជានៅតែបន្តមានឱកាសនៅក្នុងការដឹកនាំ Manchester United ដដែលបាទខណៈដែល ពេលវេលានេះគឺច្រើនរហូតដល់3ប្រកួតឯណោះមិនមែនមួយប្រកួតមិនមែន2គឺ3ប៉ុន្តែគាត់ថា3ប្រកួតរបស់គាត់នោះវាអាចជាគេហៅថាសមិទ្ធផលមួយ ដែលសមហេតុសមផលដែរបាទនៅក្នុងការដែលគួរតែផ្ដាច់គាត់ចេញឬមួយក៏រក្សាគាត់ទុកនៅការដែលគាត់ចាញ់ហងកំហុសលីវភូវាគឺជាកំហុសធ្ងន់កំហុសធំបំផុតបាទដែលយើងបាទដែលក្នុងនាមជាអ្នកអឺ ទស្សនាបាល់ទាត់ក៏ដូចជាអ្នកគ្រប់គ្រងរបស់ Manchester United គឺគាត់មិនទទួលយកបាននោះទេបាទដោយសារតែវាចាញ់ច្រើនពេកហើយណាមួយនៅក្នុងទឹកដីរបស់ខ្លួនឯងខណៈដែលកីឡាកររបស់ខ្លួនក៏មិនអន់ជាងកីឡាកររបស់ក្រុមហង្កហមលីវភូលនោះដែរអញ្ចឹងការការបាទដាក់ឲ្យ3ប្រកួតនេះទៀតគឺឃើញថាក្រុមដែលគាត់ត្រូវជួបនឹងអាចនិយាយថាគីឡូដែលស្មើគ្នាណាបាទគីឡូដែលស្មើគ្នាគឺមាន Spur ហើយនិង Atalanta គីឡូពីរនេះគឺយើងអាចនិយាយបានថា វាអាចដណ្ដំសងគ្នាបានហើយបើយើងនិយាយអំពី Manchester City Manchester City ជាមួយនឹង Man U កន្លងទៅបើយើងគិតគឺគាត់អឺគាត់អាចដែរមានរឿងអ្វីដែលថាលំបាកឯង Manchester City នៅពេលដែលប៉ះជាមួយនឹង Man U គឺតែងតែលំបាករបស់ Man U អញ្ចឹងបើសិនជាការប្រកួតនោះការប្រកួតចុងក្រោយបាទគឺ Manchester City នោះបាទគាត់អាចធ្វើបានល្អជាមួយនឹង Man U អានឹងវាជារឿងមួយដែលយើងត្រូវគិតដែរព្រោះកន្លងទៅ Manchester បាទវាតែងតែ Manchester United វាមិនដែលទៅជា Manchester City ទេបាទអញ្ចឹងយើងរងចាំមើលរឿងនឹងទាំងអស់គ្នាតើតើវាយ៉ាងណាយ៉ាងណីទៅ បាទគឺនឹងសម្រេចនៅក្នុង3ប្រកួតចុងក្រោយនឹងហើយបាទ3ប្រកួតចុងក្រោយនឹងហើយបាទហើយយើងក៏លេខទៅមើលលោកអឺអូឡេលោករ៉ូណាល់ដូវ៉ាន់រុសវិញហេតុអីបានជាគាត់ចាញ់ដោយតាមេនយូដែរហើយទម្រង់លេងរបស់គាត់យ៉ាប់ទៀតប៉ុន្តែគាត់អត់មានទទួលបាន នៅការកោះប្រជុំអីភ្លាមភ្លាមបាទពីបាទថ្នាក់ដឹកនាំបាទក្រុមប្រឹក្សាពិបាខាងលើ បាទរបស់បាទក្លឹបបាសេឡូណានោះទេផ្ទុយទៅវិញបាទខាងក្រុមប្រឹក្សាពិបារបស់ក្លឹបបាសេឡូណានោះគឺគាត់បានអឺគេហៅថាចេញសារព័ត៌មានទៅទៀតបាទជាមួយនឹងអ្នកគ្រប់គ្រងដែលបានទៅស្ទាក់ឡានរបស់លោករ៉ូណាល់កូម៉ាន់ក្រោយពីការប្រកួតបញ្ចប់ក៏ដូចជាទៅធាក់ទៅអីហ្នឹងហើយយើងឃើញថានៅក្នុងរូបភាពនោះក៏ឃើញ fan របស់ Arsenal មួយដែរ បាទដែលគេហៅថាមិនដឹងថាគាត់ខឹងមិនអីម៉ាទេប្រិមិត្តយើងបាទគាត់ប្រហែលជាគាត់ fan Arsenal ហើយ fan Barcelona ដែរអញ្ចឹងណាបាទគាត់ទៅធាក់ឡានរបស់លោកបាទ Ronaldo Koeman ហ្នឹងហើយឃើញថាកាមេរ៉ាថតមកគឺច្បាស់ខ្លាំងជាងគេតែម្ដងហើយឥឡូវនេះគេកំពុងតែបាទរៀបចំរឿងហ្នឹងតាមរយៈផ្លូវច្បាប់ណាបាទជាមួយនឹងការពិន័យអីមួយចំនួនផ្សេងផ្សេងទៅបើទៅលើអ្នកគ្រប់គ្រងដែលគាត់ទៅធាក់ឡានរបស់លោក Ronaldo Koeman លោករ៉ូណាល់កូម៉ាន់ក៏គាត់បាននេះដែរព្រមយើងបាទក៏លោករ៉ូណាល់កូម៉ាន់ក៏គាត់បានអឺបច្ចេកមតិខ្លះដែរគាត់ប៉ុន្តែគាត់ថាអបការទេអ្នកអ្នកគ្រប់គ្រងដែលធាក់ឡានធាក់អីគាត់នឹងគឺសិតតែអ្នកដែលខ្វះការអប់រំណាព្រមយើងខ្វះការអប់រំហើយគាត់គាត់បញ្ជាក់ខ្លួនឯងគឺគាត់នៅតែបាទបន្តគាត់នៅ តែបន្តធ្វើអ្វីបាទដែលគេហៅថាបន្តភាពសប្បាយរីករាយរបស់គាត់ជាមួយនឹងក្លឹបបាសេឡូណាក្នុងពេលវេលាដែលគាត់កំពុងតែនៅនេះអញ្ចឹងវាអត់មានរឿងអ្វីដែលក្តៅកគុកទេបាទសម្រាប់លោកអូឡេកាណាសូខ្ជា វាជារឿងមួយដែលត្រូវដែរប្រពន្ធយើងការដែលចាញ់ទៅលើរៀលម៉ាឌ្រីតវាមិនមែនជារឿងអាម៉ាស់មួយដែលធំបំផុតពេកទេខណៈដែលបាសេឡូណាក៏គាត់បង្ហាញទម្រង់លេងហ្នឹងក៏វាល្អក្រាន់បើដែរវាមិនអាលួយពេកទេបាទវាមិនដូចមែនយូណាបាទខណៈដែលកីឡាករល្អហើយវាទៅជាចាញ់រៀលចាញ់ចាញ់លីវើពូលឡើងខ្លាំងបែបនេះវាជារឿងមួយដ៏អាម៉ាស់បាទវាជារឿងមួយដ៏អាម៉ាស់ខ្លាំងមែនទែន ដូច្នេះហើយបានជាអតិការប៉ះទង្គិចបាទការឡើងកម្ដៅបាទនៃប្រធានបទការដោះដូរកីឡាករការបណ្ដេញគ្រូបង្វឹករបស់បាសេឡូណាហាក់បីដូចជាមានទៀតជាងអូឡេបាទទីមួយមួយទៀតគឺអាចនិយាយបានថាដោយសារតែបញ្ហារ៉ៃវត្ថុបាសេឡូណាហ្នឹងគឺត្រូវតែសេវខ្លាំងបំផុតហើយរបស់យើងបាទព្រោះបើក្នុងដោះដូរគ្រូបង្វឹកនៅក្នុងពេលវេលានេះយើងអត់មើលឃើញថាតើមានអ្នកណាដែលស័ក្តិសមបំផុតនៅក្នុងការមកដឹកនាំអឺបាសេឡូណានោះទេ បាននិយាយអំពីការដេះដូរដឹកនាំគ្រូបង្វឹករបស់បាសេឡូណាមកដល់ពេលនេះព្រមិតយើងគឺមិនមានការផ្ដាល់នៅតម្រុយផ្ដាល់នៅបេក្ខភាពមួយណា ដែលច្បាស់លាស់នៅក្នុងការដែលគិតថាឥឡូវបើសិនជាកូម៉ាន់គាត់ចាញ់ពី3ប្រកួតទៀតឧទាហរណ៍យប់នេះយប់នេះព្រមិតយើងបើសិនជាគាត់ចាញ់មកប្រកួតនឹងទៀត ហើយมันមានរឿងអ្វីទៀតសម្រាប់ការបណ្ដេញលោករ៉ូណាល់កូម៉ាន់ចាញ់អានឹងគឺនេះបញ្ជាក់ឲ្យឃើញថាបាសេឡូណាគឺគាត់មានបញ្ហាលុយកាក់ខ្លាំងមែនទែនហើយគាត់មិនអាចទៅស្វែងរកគ្រូបង្វឹកណាដែលល្អប្រសើរជាងលោករ៉ូណាល់កូម៉ាន់មកដឹកនាំទៅទេបងប្អូនយើងបានជ្រាបហើយកន្លងទៅ បាទបាសេឡូណាគឺគាត់មានបេក្ខភាពច្រើន បាទដែលមានលោក Erik ten Hag មានលោកអឺអឺ Roberto Martinez បាទមានអង្គណូកង់តេ បាទមាន Zavi អីជាដើមព្រមទាំងប៉ុន្តែ យើងឃើញថាព័ត៌មាននោះត្រូវ បាន ស្ងាត់រលត់បាត់ទៅវិញបាទដោយសារអីដោយសារតែការចង់បានរបស់លោកប្រធានក្លឹបឬថាចង់បានលោករ៉ូបឺតូម៉ាទីណេសហើយឥឡូវមកចុងក្រោយនេះព្រីមិតយើងធ្លាយទៅដល់មានរបស់លោកជូហ្គែនក្លឹបទៅទៀតហើយសួរថាតើលោកជូហ្គែនក្លឹបគាត់មកដឹកនាំបាសេឡូណាទេនៅក្នុងពេលវេលានេះវាអត់ទៅរួចទេអញ្ចឹង នេះគឺជាហេតុផលមួយផ្សេងទៀតដែរដែលធ្វើឲ្យ បាសេឡូណាមិនមានសកម្មភាពអ្វីទេនៅពេលដែលបាសេឡូណាលទ្ធផលនៃការដឹកនាំរបស់លោករ៉ូណាល់កូម៉ាន់បរាជ័យនោះបាទនេះគឺជាហេតុផល មួយផ្សេងទៀតដែរប៉ុន្តែសម្រាប់លោកអូឡេកាណេសូខ្ជាវិញបាទលោកអូឡេកាណេសូខ្ជាវិញគឺគាត់មានបញ្ហាច្រើនហើយបើបើតាមការយល់ឃើញរបស់ខ្ញុំ បើនិយាយអំពីទម្រង់លេងរបស់ Manchester United ខ្ញុំគិតថាគាត់ប្រើប្រាស់គឺត្រឹមត្រូវហើយ បាទពីលោក Ole Gunnar Solskjaer ណាព្រោះខ្ញុំគិតថា Barcelona Manchester United វាអត់មានទម្រង់លេងណាដែលដែលល្អប្រសើរជាងទម្រង់ទម្រង់លេង4231នេះទេ បាទ4231ប្រវត្តិយើងបាទណាបាទ4231នៅខាងក្រៅជាទម្រង់លេងដែលស័ក្តិសមបំផុតហើយសម្រាប់ Manchester United ពីព្រោះថាកីឡាកររបស់គាត់គឺប្រើប្រាស់បែបហ្នឹងគឺត្រូវអញ្ចឹងយើងយើងមើលទៅ ថា អ្វីទៅ ដែលជាការខុសអ្វីទៅ ដែលជា បញ្ហានៅក្នុងរឿងនេះសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមើលឃើញថាវាវាហាក់បីដូចជាយុទ្ធគេវាហាក់បីដូចជាយុគសម័យរបស់ Man U ជាមួយនឹងលោក Jose Mourinho អញ្ចឹងប្រិមិត្តយើង វាវាហាក់បីដូចជាយុគសម័យរបស់លោក Man U ជាមួយនឹង Jose Mourinho អញ្ចឹងវាប្រហាក់ប្រហែលគ្នាប្រហាក់ប្រហែលគ្នាតែម្ដង និយាយឲ្យឲ្យអស់ទៅប្រិវត្តយើងបានន័យថាធ្វើស៊ីគ្រូបាទប្រិវត្តយើងបាទធ្វើស៊ីគ្រូហើយតើបងប្អូនយើងយល់ឃើញយ៉ាងណាដែរបាទចំពោះការយល់ឃើញមួយនេះសម្រាប់ខ្ញុំបាទផ្ទាល់វាជាការបញ្ចេញមតិខ្ញុំគិតថាវាបើនិយាយពីកីឡាករវា full ទៅហើយបងប្អូនយើងបាទសម្រាប់ Manchester United ណាកាយការដាក់តម្រង់លេងក៏វាត្រូវដែរហើយបើនិយាយអំពី ការដោះដូរកីឡាករគាត់ក៏មិនមានភាពអ្វីដែលគេហៅថាភ្លាវអ្វីដែលហៅថាចម្លែកបាទដូចលោករ៉ូណាល់កូម៉ាន់នោះដែរ បាទគឺវាត្រូវទៅតាមអ្វីដែលបងប្អូនយើងមើលឃើញការដាក់ជំរឿន11អ្នកដំបងការផ្លាស់ប្ដូរកីឡាករចូលគឺមើលទៅឃើញថាបើសិនជាគ្រូបង្វឹកណាថ្មីមកដឹកនាំក៏ខ្ញុំគិតថាគាត់នៅតែប្រើទម្រង់លេងបែបនេះដែរបាទសម្រាប់ Manchester United នោះប៉ុន្តែផ្ទុយទៅវិញកីឡាករទម្រង់លេងគឺ smooth ទៅហើយតែលទ្ធផលដែលទទួលបានមកវាបែរទៅជាបើមិនល្អទៅវិញអញ្ចឹងយើងសួរថាតើបញ្ហាវាស្ថិតនៅលើគ្រូបង្វឹកវាស្ថិតទៅលើកីឡាករ ដាក់ទម្រង់មិនមិនត្រូវបាទឬមួយក៏វាយ៉ាងម៉េចអញ្ចឹងការយកឃើញរបស់ខ្ញុំគឺខ្ញុំយល់ឃើញថា Manchester United បាទបញ្ហាធំគឺបញ្ហាធ្វើស៊ីគ្រូនឹងតែម្ដងជាមួយយើងបាទធ្វើស៊ីគ្រូនឹងតែម្ដងបាទហ្នឹងការយកឃើញរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាបែបហ្នឹងមួយវិញទៀតបងប្អូនយើងខ្ញុំ ទាញឲ្យបងប្អូនយើងចាប់អារម្មណ៍ចំណុចមួយដែរបាទនៅពេលដែរ Manchester United គាត់ត្រូវបាន លីវើពូលបាទនាំមុខរហូតដល់4ទល់នឹង0បាទនៅក្នុងវគ្គទី1បាទវគ្គទី1វគ្គទី2បាទគាត់បានធ្វើការផ្លាស់ប្ដូរចូលនៅកីឡាករដែលយើងគិតថានៅពេលដែលគាត់ចូលគឺគាត់នឹងធ្វើឲ្យទម្រង់លេងគាត់នឹងធ្វើឲ្យការលេងរបស់ Manchester United នឹងមានការប្រែប្រួលអឺវិលមករកភាពល្អប្រសើរវិញក៏ដូចជាប្រគូប្រជែងឲ្យវាអញ្ញាតសង្ឃឹមបានគ្រាប់ខ្លះខ្លះទៅលើ Liverpool អញ្ចឹងណាប្រិមត្តយើងគឺ Paul Pogba ហូបពុកបាប្រិមិត្តយើងគាត់មកលេងបាន15នាទីគាត់មិនទាន់បានជួយអ្វីទៅដល់ Manchester United ផងគាត់បែរតែជាបង្កើតកំហុសនៅ ក្នុងការលួចធាក់ជើងបាក្លាកររបស់ Liverpool រហូតដល់ទទួលបានការក្រហមអញ្ចឹងវាធ្វើឲ្យ Manchester United នេះបាទកាន់តែដុនដាបហើយប្រិមិត្តយើង11អ្នកស្មើគេស៊ីឡើង4-1ដល់4-0ទៅហើយហើយចុះតងំតា10ទល់នឹង11ទៀត ប៉ុន្តែយើងមើលឃើញថាលីវើពូលថ្ងៃនោះក៏គាត់សម្រាកដែរបាទជាមួយនឹងការសម្រុកទៅមុខទៀតណាបាទន័យថាទុកកម្លាំងខ្លះលីនៅប្រកួតក្រោយក្រោយទៅបាទព្រោះការប្រកួតនឹងដឹងតែឈ្នះហើយហើយតង់ទី2គឺគាត់ស៊ី1-0បាទប្រិមិត្តយើង សម្រាប់រឿងរបស់ Manchester United ដូចតែបងប្អូនយើងលើកមកថាគិតថាខ្សែការពីអន់ឥឡូវបងប្អូនយើងមើលគិតថាខ្សែការពីអន់បើសម្រាប់ខ្ញុំខ្ញុំអត់ដែរគិតថាខ្សែការពីអន់ហើយក៏ខ្ញុំមិនដែរគិតថាកីឡាករគាត់ អឺគាត់គេហៅថាស្ទើរសមត្ថភាពឬមួយក៏ការរៀបចំឬមួយក៏គាត់អត់ចេះលេងណាខ្ញុំគិតថាអត់ទេបងប្អូនយើងមើលទៅលុកសូទៅលុកសូហារីមកខ្វាយអើកន្លងមកវាមិនអញ្ចឹងតែគាត់ថាថ្ងៃនោះគឺគាត់ធ្វើអ្វីមួយដែលយើងមើលឃើញទៅវាប្លែកតែម្ដងព្រោះយើងមិនន័យថាគាត់លេងរៀងលក្ខណៈប្រមុខដុំហើយគាត់លេងដូចជាមិនចេះបែងចែកគ្នាហើយកឡូហើយគាត់បើសិនជាគាត់បង្ហាញកាយវិការបង្ហាញចរិតបែបនេះតាំងពីគាត់នៅ Leicester និយាយពី Harry Maguire ណានៅ Leicester សួរថាតើបើ Manchester United លោក Ole Gunnar Solskjaer គាត់ទិញមកទេគាត់មិនទិញទេអញ្ចឹងវាមិនមែនជាអ្វីដែលកីឡាករមានទេសម្រាប់ខ្ញុំយល់ឃើញវាមិនមែនជាអ្វីដែលកីឡាករមានទេបាទនេះសម្រាប់អ្វីដែលខ្ញុំគិតហើយអ្នកដែលគាត់បង្ហាញស្រស់ស្រស់ខ្លាំងជាងគេគឺពុកបាតែម្ដងជីវិតយើងបាទពុកបានេះគាត់ចេញមុខរហូតហ្នឹងជីវិតយើងនៅពេលដែលមានរឿងនឹងកើតឡើងបាទមានរឿងនឹងកើតឡើង ហើយអអញ្ចឹងបងប្អូនយើងដឹងស្រាប់ហើយអឺគឺត្រូវតែរងចាំតាមដានទេសនាជាមួយនឹងការប្រកួតបន្តបន្តទៀតបាទរបស់លោក Ole Gunnar Solskjaer ដឹកនាំទៅលើ Manchester United ហើយបើសិនជាគាត់ធ្វើបានល្អនៅក្នុងប្រកួតបន្តបន្តទៀតអាហ្នឹងគឺគាត់នៅតែបន្តរក្សាកៅអីហ្នឹងដែរហើយបើនិយាយពី head poll មួយឥឡូវបើយើងទៅយើង លើកយក head poll មួយដែលថាអឺដែលថាដែលថា menu កីឡាកររបស់ menu គាត់ធ្វើស៊ីកីឡាករ បាទធ្វើស៊ីគ្រូបាទអញ្ចឹងប្រកួតក្រោយក្រោយនេះគឺគាត់អាចនឹងងាយស្រួលនៅក្នុងការធ្វើស៊ីបានណាបើមិនជាគាត់ចង់ធ្វើស៊ីគ្រូបាទលោកអូឡេកណេសូជាពីព្រោះក្រុមដែលគាត់ត្រូវជួបនេះគឺសិតតែកឡូអេមប្រិមិត្តយើងបាទកឡូធ្ងន់អញ្ចឹងណាប្រិមិត្តយើងអញ្ចឹងវាពេលវេលានឹងវាហាក់បីដូចជាស័កសមមែនទែនបាទសម្រាប់កីឡាករបើសិនជាក្នុងអារម្មណ៍នៅក្នុង ចិត្តស្មារតីក្រុមទាំងមូលរបស់គាត់នេះគាត់មានគំនិតមួយនៅក្នុងការ ចង់ឲ្យគ្រូបង្វឹកចេញបាទអញ្ចឹងវាល្អប្រិមិត្តយើងប៉ះជាមួយ Spur អូខេអូខេបើសិនជាប៉ះជាមួយ Spur បាទលេងឈ្នះ Spur វាល្អប៉ុន្តែបើលេងចាញ់ Spur អានោះក៏ជាហេតុផលមួយប៉ុន្តែបើសិនជាទៅប៉ះអឺក្រុមបាត់តារាងដូចជា Norwich អីគេស៊ីបើ Chelsea ស៊ីឡើង7-0ហើយ Man U ទៅលេងចាញ់អាហ្នឹងវាហាក់បីដូចជា វាអត់ត្រូវសមណាបងប្អូនយើងវាអត់ត្រូវសមអញ្ចឹងបីប្រកួតដែលដែលក្រុមប្រឹក្សាពិវាគាត់ដាក់អសានវត្តឲ្យអូឡេនេះ បើសិនជាកីឡាករគាត់មានអាកណិតមួយនឹងនៅក្នុងខ្លួនណានឹងកីឡាករអាចធ្វើទៅបានហើយបាទធ្វើដោយសំដែងដោយសមទៅទៀតព្រមជាងបាទសំដែងដោយសមទៅទៀតប៉ុន្តែនេះវាគ្រាន់តែជាការប៉ាន់ស្មានទេហើយយើងមិនដឹងថារឿងនឹងវាមានដែរឬក៏អត់ទេបាទហើយបងប្អូនយើងគិតទាំងអស់គ្នាទៅយើងយល់ឃើញទាំងអស់គ្នាទៅបាទថាតើរឿងនឹងវាយ៉ាងម៉េចបាទនេះសម្រាប់រឿងរបស់ Ole Gunnar Solskjaer និងលោក Ronald Koeman ព្រមជាង